អឺអូខេសួស្តីទាំងអស់គ្នាហ្នឹងហើយហើយក៏សួស្តីទៅដល់អ្នកដែល control នៅ server JX over 2ហ្នឹងហើយគឺជា server ថ្មីមួយតែតើមិនចាប់ផ្ដើមបង្កើតបានប្រហែលខ្ទង់3 4 5ថ្ងៃហ្នឹងទេហើយបើយើងក៏លេចមកមើល player អូខេគឺមាន player មកលេងច្រើនមែនតើហើយចំពោះ function មួយចំនួនបើយើងនិយាយទៅគឺ ចំពោះខ្ញុំគឺប្លែកហ្នឹងហើយ ប្លែកដោយសារអីគេដោយសារអឺ version វារៀងខ្ពស់ហ្នឹងហើយហើយបើយើងមើល item VO ជូតជូតតាមែនតើអូខេអ្នកទាំងអស់គ្នាអញ្ចឹងតាក់ទងទៅនឹងវីដេអូនេះខ្ញុំនឹងបង្ហាញពីអឺនេះមួយ function មួយ ដែលជាទូទៅនេះយើងអាចមើលក្នុងនេះបានណាខ្ញុំបើកមកចេញសិនអឺ function នេះមានឈ្មោះថាអឺនេះគឺ tato អឺ senvu នេះគឺយើងអាចមើលឈ្មោះវានឹងនេះបានណានេះគឺតាតូសិនវូអឺនេះគឺជាសភៅមួយក្បាល និងសភៅមួយក្បាលដែលជាទូទៅ មាន player មួយចំនួនគាត់យកវាមកដើម្បី ធ្វើការ upgrade នៅសភៅសម្រាប់ធ្វើការវៃណាខ្ញុំអាចបើកសភៅធម្មតាមើលសិនជុំឲ្យអ្នកទាំងអស់នេះច្រឡំអូខេបែបនេះអូខេអ្នកទាំងអស់នេះអាចមើលបានណាសភៅធម្មតាឥឡូវខ្ញុំដាក់ចូលក្នុងខ្លួនមួយសិនខ្ញុំរៀនមួយសិនអូខេ នេះគឺជាសភៅធម្មតាមួយក្បាលអញ្ចឹងនៅពេលដែលយើងរៀនវាគឺវាអត់មាន state បូកខាងក្រោមទេ state វាអត់បានអានេះខ្ញុំរៀនបានអូខេគឺ9 level អញ្ចឹងតាមធម្មតាសភៅនៅពេលដែលយើងរៀនបាន9ឬក៏10 level វានឹងបូកនេះបូក state ហ្នឹងហើយវាអាច all 30ឬក៏ all 35ទៅតាម level បើយើងរៀនបាន10 10មិចពេញវាគឺ all 35សភៅហ្នឹងណាហ្នឹងហើយប៉ុន្តែអ្វីដែលសំខាន់ជាងគេនៅក្នុង server មួយនេះគឺមាន function មួយទៀតនេះសភៅនៅពេលដែលយើងញាត់វាចូលទៅគឺវានឹងទទួលបានអ៊ីណតា150នៅខាងក្រោមនេះអ្នកនរមើលឃើញដោយសារខ្ញុំអាចចុចបានអញ្ចឹងណាហ្នឹងហើយវាថែមបូកជំនួយភាគរយរៀងច្រើនពីក្រោមនឹងទៀតអូខេអញ្ចឹងធ្វើមិនបានណាអញ្ចឹងរបៀបនៃការធ្វើអត់ជាពិបាកអីទេប៉ុន្តែខ្ញុំសូមបញ្ជាក់តិចដែរចំពោះ server មួយនេះគឺជា server beta អ្នកទាំងអស់គ្នា សម្រាប់បតាអញ្ចឹងបតានេះវាដាក់ឲ្យសារលបងទេកំឡុងពេលណាមួយ GF នឹងធ្វើការឡើងវាទៅជា server official អញ្ចឹងដល់ពេលដែលវាឡើងទៅជា server official អឺ item ទាំងអស់គឺអត់ free ទេគឺចាប់ផ្ដើម farm ហើយណាចាប់ផ្ដើម farm ហើយណាហ្នឹងហើយអញ្ចឹងខ្ញុំបញ្យលមួយមួយតាក់ទងទៅនឹង item ហ្នឹងអញ្ចឹងទី1គឺអាមួយនេះណាអាមួយនេះអាមួយនេះគឺជាសៀវភៅសម្រាប់ធាតបើយើងនិយាយមកស្រួលស្ដាប់គឺជាធាតសម្រាប់យើងតឡើងក្នុងសៀវភៅ ចឹងសភៅតាមធម្មតាគឺអត់មានរូបកាយទេអ្នកទាំងអស់គ្នានេះជាសភៅនេះអត់មានរូបកាយទេអញ្ចឹងយើងត្រូវធ្វើមិនលើវាដើម្បីបានរូបកាយអញ្ចឹងដើម្បីធ្វើឲ្យវាបានរូបកាយក៏យើងមកស្ដាំលើវាមកស្ដាំលើវាបែបនេះយកពាក្យសួរនេះគឺវានឹងឡើងរូបកាយមកនេះហើយនេះឃើញទេអញ្ចឹងវាឡើងវាឡើងហើយវាឡើងសិនវូតាតូហើយអញ្ចឹងបន្ទាប់ពីបានប្រប៉ុណ្្នឹងរួចណាបានប្រប៉ុណ្្នឹងរួចតែយើងគួរធ្វើមិនបានអាច upstate ក្រោមនឹងបាន អញ្ចឹងដើម្បីធ្វើការ upstate បានអ្នកទាំងអស់គ្នាត្រូវការធ្វើការហាត់វាធ្វើការហាត់វាណាហាត់វាគឺចូលមកកន្លែងហាត់ធម្មតាបែបនេះអញ្ចឹងអ្នកទាំងអស់គ្នាធ្វើការហាត់វាអញ្ចឹងហាត់វាមួយវា unlock មួយហាត់វាពីរវា unlock ទី2 unlock រហូតដល់7 step អញ្ចឹងអាក្រោមនេះគឺនៅពេលអ្នកទាំងអស់គ្នារៀនពី step 1រហូតដល់ step 7នេះ1 2 3 4 5 6 7នេះអាក្រោមនេះវានឹងអូតូខ្លួនឯងហើយអញ្ចឹងនៅពេលដែលយើងរៀនវាបានបញ្ចប់អស់នេះអារូបនាគនេះវានឹងឡើងពណ៌ក្រហមមកយើង អញ្ចឹងអានអានុភាពវានឹងចាប់ផ្ដើមកើននៅយើងហើយអញ្ចឹងខ្ញុំអាចធ្វើការរៀនអ្នកទាំងអស់គ្នាមើលបានប៉ុន្តែអ្វីដែលសំខាន់ជាងគេគឺវាត្រូវការ M point ដើម្បីធ្វើការរៀនអឺពេលបច្ចុប្បន្ន GM ក៏ដាក់តែមួយទេមានន័យថារៀនអស់តែមួយវាឡើងមួយ step ប៉ុន្តែវាអាចរៀន fail ឬក៏មិន fail ឬក៏សាច់សេះចឹងណាប៉ុន្តែអ្វីដែលសំខាន់ជាងគេនៅពេលដែល server official ចាប់ផ្ដើមបង្កើតអញ្ចឹងអាកន្លែងនេះលេងមួយទៀតហើយប៉ុន្តែមិនដឹងថា GM ក៏កំណត់ថាប្រមាណទេណា ហើយយើងត្រូវការធ្វើការ farm នៅ T point ដើម្បីធ្វើការរៀនវាអូខេឥឡូវខ្ញុំយក T point ចូលសិនអានេះសារ server free យើងឲ្យដឹងទាំងអស់គ្នានេះយើងចូលឡើងនេះមកនេះអូខេកែមកយើងឡើងប៉ុណ្្នឹងមកបន្ទាប់មកទៀតយើងធ្វើការអង្គុយរៀនវាយើងគ្រាឡើងនេះណាគ្រាឡើងនឹងរួចនេះចុច start វាមកហើយយើងចង់ឲ្យវាលឿនយើងចូលមករៀនឡើងនេះបែបនេះនេះលឿននេះមកអូខេលឿននេះនេះអញ្ចឹងវាឡើងហើយនេះបានហ្នឹងហើយមកតង់ហើយនេះឡើង120ហើយ ដល់ពេលវាឡើងដល់កលវាឡើងអានេះពណ៌ផ្សេងឡើងនេះពណ៌ផ្សេងណានេះឡើងពណ៌ផ្សេងអញ្ចឹងអានេះយើងរៀនវាជាដំណាក់កាលយើងរៀនវារហូតរហូតដល់វាចប់មួយមួយក្បាលនេះគឺវា finish ត្រឹមនេះអានេះវាដាក់ unfinish ដោយសារលើលើនេះវាអត់ទាន់នេះឃើញ150កលចានេះឡើងក្រហមហើយមានថាវាអស់ត្រឹមនឹងហើយចានេះវាចាប់ដើមឡើងពណ៌ gold ពណ៌ gold មានថាអត់ទាន់អស់ទេឡើងដល់ក្រហមចឹងមិនអស់អញ្ចឹងដល់ពេលដែលយើងរៀនវាអាន2ឃើញទេនេះអានេះវាចាប់ដើមឡើងអាន2%ហើយឃើញទេអញ្ចឹងរៀនតទៅទៀតអញ្ចឹងរៀនរហូតដល់វាចប់ នឹងឲ្យរៀនរហូតដល់វាចប់អញ្ចឹងអានឹងទុកវារៀនអញ្ចឹងទៅហើយខ្ញុំបញ្យល់ប្រាប់មួយទៀតអូខេនេះគឺជា item មួយទៀតសម្រាប់យើងធ្វើការបើយើងនិយាយអាម៉ាត់ឲ្យស្រួលស្ដាប់ទៅគឺយើងធ្វើការខាបខាបឬក៏ទាញយកអ្នកទាំងអស់គ្នាដែលឃើញ living skill ហ្នឹងហើយ living skill គឺយើងធ្វើការ trade វាពីចាប់ពី hero យើងទៅដាក់ hero ផ្សេងប៉ុន្តែអានេះអាអាអា senvu node នេះគឺអឺអា senvu node នេះគឺយើងអឺ ខាបអាប់នេះអាភាគរយដែលយើងហាប់នេះយើងហាប់នេះប៉ុន្តែយើងអាច trade ទៅ player ផ្សេងបានទេមានន័យថាបើ hero របស់យើងគឺយើងអាចប្រើលើតែ hero យើងទេប៉ុន្តែយើងអាចដូរពីកពីមួយនេះទៅកពីផ្សេងបានឧទាហរណ៍តែកពីនេះអូខេយើងរៀនភាគរយបានតែ71%ទេអញ្ចឹងយើងទៅហាត់កពីផ្សេងណាហាត់កពីផ្សេងបានភាគរយខ្ពស់ជាងនឹងអញ្ចឹងយើងអត់ចង់ចំណាយពេលមកអង្គុយរៀននេះទេឬយើងរៀនអានេះហើយវាអស់លុយច្រើនពេកអញ្ចឹងយើងត្រូវការយកពីអាចាស់នេះអាយើងពងហាត់នេះយកទៅដាក់កពីផ្សេងអញ្ចឹងយើងត្រូវការមួយនេះហ្នឹងហើយ Senvu Senvu Note នេះដើម្បីធ្វើការទាញយកអាអាភាគរយកាពីក្នុងនេះហ្នឹងហើយយកទៅដាក់នឹងកាពីផ្សេងអញ្ចឹងខ្ញុំហាត់ចប់ហើយខ្ញុំនឹងធ្វើការទាញយកអ្នកទាំងអស់គ្នាមើលតើតែយើងគួរធ្វើម៉េចដើម្បីអាចទាញអានឹងយកទៅបានណាចឹងចិត្តចប់ហើយសល់មួយទៀតទេអានេះដោយសារ T point វាវា free ទេហើយមាន speed មានអីចឹងយើងលឿនទេណាវាមាន fail នេះឃើញមាន fail មានអីចឹងណាប៉ុន្តែបើយើងរៀន fail ក៏វាអត់ដកដូចយើងបូក item ដែរ item កាលណា6បូកបូក1ទៀតឡើង7 បូកអត់ឡើងធ្លាក់មក0អញ្ចឹងនេះអត់ទេអានេះបើសិនជាករណីវា fail គឺវាអត់ឡើងភាគរយតែប៉ុណ្្នឹងទេអូខេអញ្ចឹងនេះគឺកលឲ្យហើយកាំងវាឡើងក្រហមឃើញអ្នកទាំងអស់នេះវាឡើងក្រហមអញ្ចឹងបន្តមកទៀតខ្ញុំសូមធ្វើការបិទចោលអូខេអញ្ចឹងវាឡើងក្រហមបែបនេះគេឃើញឃើញវាបូកភាគរយពីក្រោមហ៎អញ្ចឹងអូខេឧទាហរណ៍ថាខ្ញុំកពីខ្ញុំអត់សូវស្រឡាញ់ទេដោយសារគេវាបានតែ2 page ណា9 level អញ្ចឹងខ្ញុំត្រូវការហាត់ copy ថ្មីមួយទៀតអញ្ចឹងខ្ញុំដាក់ copy ថ្មីចូលមកនេះ copy ថ្មីអញ្ចឹងខ្ញុំធ្វើការហាត់វាសិនអឺហាត់វាបែបនេះ learn អូខេអញ្ចឹងអាមួយនេះពី9 level ដដែលទេខ្ញុំសុំអាផ្សេងមួយទៀតចុះដាក់9ដាក់9មកអានេះ8តែ4 page អូខេឧទាហរណ៍ណាហ្នឹងហើយឧទាហរណ៍ថាខ្ញុំចង់យកនេះចង់យកអាមួយនេះមិញនេះនេះ71%នេះខ្ញុំចង់យកអានេះ ឃើញអាភិរយយើងហាត់ហាត់ហាត់ឲ្យវាឡើង support អាក្រោមខ្ញុំចង់យកអាហ្នឹងមកដាក់នឹងអាភិរយ8 level ហើយ4 pick មិញអូខេយើងមកស្ដាំលើនេះមកវាសួរយើង confirm មកអញ្ចឹងមានន័យថាបើយើងពាក់សភៅនឹងចូលវាវាទាញយកមកទាញចេញពីសភៅនេះហ្នឹងហើយអញ្ចឹងអូខេបាទនេះផ្លាប់អញ្ចឹងនេះវាចេញជា item នេះមួយអញ្ចឹងវាដាក់ឲ្យ Sun Wu តៃលូមកខ្ញុំបានថាដាច់ដែរអញ្ចឹងណាអញ្ចឹងយើងបានអានឹងរួច យើងយកអឺឃើញអានេះវាអស់ហ៎វាអស់វាអស់ភាគរយក្រោមហ៎អញ្ចឹងមានថានេះវាខាបចូលអានេះអស់ហើយអញ្ចឹងយើងយកវាដាក់នឹងអា8%វិញឧទាហរណ៍ថាខ្ញុំដាក់នឹង8%ណាចេះ8%មិនចាំតិចមើលសិនអានេះ4ភេង8%ចានេះអត់មានទេណាហ្នឹងហើយដើម្បីធ្វើការដាក់នេះចូលបានយើងអត់មកស្ដាំអញ្ចឹងដាក់ចូលទេណាហ្នឹងហើយយើងត្រូវការយកអានេះមួយសិនយកអា នេះអាតាតូវូតនេះហ្នឹងហើយយើងត្រូវការបើកវាសិននេះនេះយើងត្រូវការយកនេះមកបើកមកបើកឲ្យវាចេញរូបកាយមួយហ្នឹងហើយបែបនេះយ៉ានេះដល់ពេលដែលយើងបើកវាបានបែបហ្នឹងហើយយើងចាប់ផ្ដើមញាត់អានេះចូលបានហើយអញ្ចឹងយើងធ្វើការញាត់វាចូលមកវាសុខ confirm ហ៎ yes អញ្ចឹងបន្តមកទៀតវាលត់ចូលមកនឹងទាំងអស់អូខេអានេះគឺជាអឺរបៀបឬក៏យើងហៅថា trade អឺ អាតាតូសិនវូនេះពីសភៅមួយទៅសភៅមួយទៀតណាហើយវីដេអូក្រោយខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាថាអូខេបន្ទាប់ពី server official បើកចេញមកតើ item on នេះយើងទទួលវាបានមកពីណានេះ item on នេះណាហ្នឹងហើយ item on នេះយើងទទួលវាបានមកពីណាអូខេអញ្ចឹងចំពោះវីដេអូនេះមានប្រប៉ុណ្្នឹងណាអ្នកទាំងអស់គ្នាអូខេអរគុណបាយបាយ